បងញ៉ាំឲ្យស្គាល់កន្លះគាត់ស្ងាត់ចិត្តងូហើយតែមិនដឹងមួយជើមួយងូគួយទៅបាក់ទៅបាក់ទៅអត់បច្ចៈសពច្ចៈអត់បច្ចៈចិត្តនឹងតោងអត់បច្ចៈតោងឡើងបោកចិត្តបោកហើយបើចិត្តបោកណា អត់តស្គាល់ចិត្តបោមចិត្តហ្នឹងវាមិនស្មើជាប្រកដីពេលថាប្រកដីគឺថាអ្នកដែលស្វែងរកធម៌ចិត្តស្មើជាប្រកដីចេះចង់យើដល់ម៉ងគឺដល់ម៉ងគឺដល់ម៉ងគឺទៅណាអឧតចៈសំដៅអោមសំដៅមកអត់តនៅចូលដល់អត់ត ចំតែនេះតិចចំមកតិចដូចបាច់ទៅទៅវាគិតមិនចេះទៅខំគួយនឹកអីមួយគួយនឹកអីមួយតិចចូលទៅអើយមកទៅចាស់នឹងឲ្យស្គាល់មើលឲ្យសំដលេះដល់កុកកចាក់ហត់ហើយហត់ញាប់ញ័រឆ្លប់ពួររំមួយរវើរវាមួយស្ពតមួយស្ពត វាបានដូចយើងនឹកនឹកនឹកនឹកនឹកទៅតែតែឃើញនឹកពីខ្មោចមួយអត់ចាក់ចាក់ទៅនឹកឃើញខ្មោចមួយសុទ្ធស្វាញប់នោះអត់ចាក់ក៏ចាក់វិទេកិឆាសេចក្តីសង្ស័យមិនចេះដាច់ស្រេចពួកចិត្តយើងចង់និយាយមិនវងថាបួសដាច់ស្រេចហើយប៉ុន្តែបួសយូរយូរទៅអាចតែមិនចេះតែទៅផ្ទះវិញចេះ គិតចង់នៅជាមួយកូនហើយគិតតែមួយកៅហើយគិតយ៉ាងម៉េចតែខាងណាមកខាងណាគិតចុះចិត្តឡើងយូរយូរទៅបាត់ទៅដែលវិញទៅយូរយូរគិតទៀតនេះវាជាគេខាងចឹងអត់ទេបាត់បាត់ចឹងកិលេសទាំង5នឹងព្រមចុះ ដល់អំណាចនៃចិត្តឧបចារសមាធិណាគឺកលេសទាំង5ហ្នឹងហៅនិវរណៈពណ៌ជាគ្រឿងរារាំងនៅចិត្តឬប្រកសង្កត់ចិត្តមិនឲ្យងើបឡើងតាមពុទ្ធសោនេះអានេះជួយទៅពួតពតទាំង5នេះមិនមែននាំយើងទៅកើតឋានសួគ៌ទេ តាមឆន្ទៈជាបាតភេទមិទ្ធៈឧត្តចៈបតិចវិជេកឆានេះទាំង5នេះបើសិនជាស្លាប់ប្រត់ទៅអបាយភូមិរូបប្រែតអសូរកើតឯកឆាអត់ចង់ឲ្យយើងធ្វើធម៌ទេអ្នកមានកាមឆន្ទៈនេះអពអភ័យអាបើថាជាប់ចិត្តនឹងរូបសម្លេងសិនរូបនៃជនណានឹងលេះលាស់លេះលាស់នៅសពទៅមែនតើណា ហើយនិយាយអញ្ចឹងគាត់លេះឡាស់នេះលេះឡាស់លេះឡាស់នៅក្នុងទៅចិត្តទៅស្គប់ប្រមងលុបបន្ទូយីយីអុយតាប់ចាក់ក្តាំងឯងមកពីក្តាំងឯងមកទៅវិការគុណប្រាហើយដេកយូរបក់មិនហើយរហូតដល់ដេកឈឺធ្ងរលឹបបែបឆ្ងល់ហ្នឹងបែបងាយមើលទេកម្មកម្មទាំងនេះបែបងាយមើលទេ ដល់ព្យាបាទវិញអាញ៉ាំមិនញើហ្មងតាមឆន្ទៈស្រឡាញ់ស្រឡាញ់សពស្រឡាញ់គ្រប់ឲ្យទៅគឺដល់ព្យាបាទរញ៉ាំរញើហ្មងមួម៉ៅក្តៅក្រហាយចង់និយាយហោមចង់ស្ដីហោមចង់និយាយខុសតែតែស្មានតែស្អប់យូរយូរមិនគុំសឹកអស់ស្រឡះទៅ ហើយកុំងប់ឲ្យខាប់ទៅនេះហ្នឹងជាបារអត់បើណាឯងអប់នឹងចេះតែមកអាណាល្អល្អចេះទៅបាត់បានមានណា5នឹងវាធ្វើអស់បើសិននេះធម្មនេះឧបចារសម្បត្តិកាមឆន្ទៈសម្លាប់ដោយចិត្តទេចកតា ជាបាបៈសម្រាប់ដោយបិសេសហើយធម្មធៈសម្រាប់ដោយវិតកៈអតចៈសុខចៈសម្រាប់ដោយសុខៈវិជាកេឆាសម្រាប់ដោយវិចារៈនេះណាវិតកៈវិចារៈបិសេសសុខៈឯកតាសម្រាប់និវរណៈ5ហ្នឹង ឡប់អត់ងើបរួចទេពលលោកយាយលោកតាបកណាចេះសខំប្រឹងចម្រើនបានសមាធិគឺឲ្យបានគ្រប់អរិយាបទពេលដើរឈរគុញទៅខាងចលងសិនដូចដើរឈរគុញនៅប្រសិនចិត្តគឺនៅនៅចំណាំគៀវនឹងទៀតនឹងបកសិន បើលោកតាណាតាចំចិត្តនៅចំណាំខ្យល់ចុះបើប្រគុណម្ចាស់ខាងអសរៈសន្តិសុខចិត្តនៅទៅចំណាំសក់រុំចោលបាទសពចំណាំទាំងសពហើយនៅចំណាំជាប់ទេដើរទៅ ដេកដើរឈរអង្គុយតែមិនមែនជាសមត្ថភាពអេរយាបតមួយដេកដើរឈរអង្គុយជាសមត្ថភាពណាដេកដើរឈរអង្គុយជាសមត្ថភាពមួយដេកដើរឈរអង្គុយមិនមែនសមត្ថភាពទេដល់អំណាចនៃលីវរណៈ កាមឆន្ទៈសាឡើងផងដើផងដេកផងតបផងគួយផងដើផងដេកផងចើផងគួយផងកាមឆន្ទៈជាបច្ច័យណានៅជាមួយនឹងចិត្តហើយញ៉ាំងកាយញ៉ាំងវិចាឲ្យសម្រើឲ្យថាផ្សេងផ្សេងក៏បានបកងអស់ដេកដែរឆ្លងគួយហើយនឹងអរិយប័ត4ដែរប៉ុន្តែកាមឆន្ទៈជាហេតុ ដេកដើរធំគួយតែស្នក់ស្មាញ់ជាបាទដេកសុកដើមសុកធំសុកគួយសុកដេកដើរធំគួយតែអំណាចនៃភ័យសមិទ្ធៈជិលជ្រុករឿងថតដេកដើរធំគួយតែអំណាចនៃឧត្តចៈបកចៈចិត្តបោមដែលដងអតវតលរន្ធត់ញាប់ញ័រ ដេកដើរឈរអង្គុយតែចិត្តមានសេចក្តីសង្ស័យមិនចេះដល់ស្រេចអរិយាប័ត្រចលនារហូតនឹងទៅដើរឈរអង្គុយមិនមែនជាទួសមត្ថភាពទេមិនមែនជាអ្នកមានសេចក្តីព្យាយាមមមទេនេះដល់ព្យាយាមមណាដេកដើរឈរអង្គុយតែសំគាល់ក្នុងកណ្ដឹងដេកដើរឈរអង្គុយសំគាល់ក្នុងខ្យល់ ដោយដើរឈរអង្គុយសង្កល់ក្នុងពុទ្ធោអរហង្គគុណពុទ្ធដោយដើរឈរអង្គុយក្នុងអកុបសម្លឹងអកុបអតរៈកម្មដ្ឋានយ៉ាង40ហើយសមបត្តិជាប់តាំងវរប្រធាននេះមានណាណាជាយឹមសង្រួម ចឹងកាលណាចិត្តយើងចូលទៅក្នុងមនុស្សទៀតទៅហើយចិត្តជាប់នៅក្នុងធម៌ហើយចឹងជាទាំងអស់បិទឈ្មោះថាបានសម្រួមឯងបហានបទាននេះអបតលផលបងអង្គតលមានងានមានអង្គតលជាវិលាបទាននេះចម្រើនកុសលកំពុងតែចម្រើនអនុរតនាបទាននេះឲ្យថែរក្សានៅកុសលផលឲ្យគង់ស្ថិតដោយដើរចូលទៅ តែជាជាសមត្ថភាពហ្នឹងដល់ជាលិខដាក់ជាយូរអង្គុយជួយទៅទៅគាត់អូទេទៀតអុយពុយពុយអេរយាបត់មួយណាណោះប៉ុន្តែអង្គុយមិត្តធោ វត្តជើងសែនស្នែតទុយនគរចង់ក្រមចង់ក្រមជាតែចាំងកំណត់ដែលចង់ក្រមនៅទីមានទីជាតិសមុទ្រនគរដើរដើរមកដើរលឿនមកមកនគរឈរឈរទៀតទៅនគរ ដេកទៀងដេកទៀងខាងណាណាចឹងតំលេខយកពីទៅថា5ខុសគ្នាតំលេខមួយក៏ហៅតំលេខព្រែកតំលេខមួយអ្នកបរិភោគកាមតំលេខមួយយកពីតំលេខមួយគេហៅតំលេខព្រះខុសគ្នាតំលេខ របស់ព្រឹកដេកថាអីណាបេតៈអ្នកស្លាប់អ្នកស្លាប់ងាយដែលស្ងៀមណាគេទៅដាក់ឲ្យស្ងារអស់បេតៈអ្នកដែលគៀបចាកលោកវិសកលលោកប្រមុខហៅបេតៈដូចណាព្រះអ្នកបរិភោគកម្ម ដោយធៀនស្វែងយោគីនៅចម្រើនធម៌ដោយធៀនស្ដាំដំណេកព្រះតថាគតទុំនឹងទៀតអត់ស្គាល់ទេចាចឹងយើងចង់ស្ដៀងទៅមកធម៌ហើយបតិទួលអត់ស្គាល់យូរទៅ នឹងបានទៅក្នុងគេហៅថាត្រៃលើទំលើហើយប្រហែលមិនប្រហែលទុំត្រោមទុំលើដូច្នេះយើងធ្វើជារៀបចំអរិយាបទយើងយ៉ាងម៉េចក្នុងកិរិយាដើរកិរិយាឈរកិរិយាអង្គុយបត់ដៃបត់ជើងនេះស្វែងស្ដាប់ពេលហូបពេលពិសាពេលផឹកពេលដសាផ្លា ជួយធ្វើដំណើរទៅណាបំបែយ៉ាងម៉េចដើរយ៉ាងម៉េចបានសមរម្យទៅជាឧបាសកបាវិកាជាអ្នកសំសើរជាប់ពូជាសតតបីអែមទុនប្រជៈធ្វើជាទីរតាចាយទុនខ្លួនសុភុទ្ធសង្គមអិនស៊ីស្លូតទៅ ចិត្តស្ងប់ជាធម្មតាដោយអំណាចចម្រើនអំណាចនៅពេលនេះនេះចំណុចនេះសំខាន់សំខាន់ណាស់ដែលយើងត្រូវសិក្សារបស់សំខាន់ប្រអរិយាបទគឺឲ្យទៅជាទៅឲ្យទៅជាលោកយេសិលវត្តសិក្សាលោកយេសិលវត្តទៅសិក្សាសិលវត្តដោយភាពស្ងប់ មើលទៅដូចចាមលិះដែលធ្លាក់ចុះអំពីខាងទីស្ពុះជាអៃដរនៅចំកណ្ដាលសាលាទៅទៅវត្តអារាមដល់ទៅណាមកណាគួរជាទីជាសានឹងពេញចិត្តជាទីតែនឹកគួរចង់ធ្វើបុណ្យណាគឺគួរចង់ធ្វើបុណ្យនេះយើងជារៀបចំកាយកម្មចៃកម្មមនុស្សកម្មយើងយ៉ាងម៉េច ឲ្យទៅជាអ្នកថាឥឡូវយើងតាមចិត្តស្ងប់មួយណាអញ្ចឹងយើងបន្ថែមកាយស្ងប់វិចារស្ងប់ថែមទៀតដើម្បីឲ្យចិត្តរបស់យើងរត់ទៅស្ងប់ថែមទៀតព្រោះដំណាក់កាលដែលចូលរៀនមកដល់ថ្ងៃនេះតាមព័ត៌មានប្រទូធម៌នៃចាប្រចាំស្មាត់ ព្រមវិចារថ្នាក់ខាងក្រោមថ្នាក់បឋមថ្នាក់បឋមបានឲ្យពលមានថាសិក្សាជាអ្នកចេះដល់ឧបេក្ខាចិត្តស្ងប់ឧបេក្ខានឹងវាថាលែងជ្រួលជ្រឿមកចិត្តលែងប្រកាន់សន្តានលែងជ្រួលច្បល់ចិត្តនឹងជាអត់មុខអត់មុខដើម្បីពោបាយតិច ឲ្យតែពីរពេលទេមួយថ្ងៃរៀនហូតបីពេលរៀនផងនឹងចិត្តនេះពលឹមឡើងបបខ្លះក៏ទៀនទៅខ្លះក៏ទៅទៅទៅខ្លះក៏ទៅតាមទៅក៏ទៅខទៅនៅស្វងប្រឡងគឺខ្លះទៅតាមខ្លះទីទីបងបងនេះអត់អត់ស្មុតរហូតមិនឃ្លាតទេ រយៈកាល7ថ្ងៃដាំឆ្លែដាំសើប្រទេសវាពេកស្អើប្រហុកនៅមកទឹកនេះណាចិត្តនឹងស្ងប់អត់ជ្រឿជ្រឿអត់ចង់អីទាំងអស់បានតែបានហូបប៉ុណ្ណឹងចិត្តនឹងចិត្តស្ងប់ពុទ្ធេខាចិត្តរលឹងបានមកហូបប៉ុណ្ណឹងព្រោះដំណការហូបដើម្បីស្ទើរតែញ៉ាំស្អើរួមនៅសុខភាព អត់ចេះទៅជាអត់ស្លៀនអត់ចង់ទីអត់ចង់នោះមកមកព្រឹកមកព្រឹកតាមសុខចង់ណាទីកពោទីកដោះគូទីទីទីចេញទីចប់ពីដើមមកកាលពីមុនមកនឹងណាចង់នោះចង់តែឡើយនេះអត់ចង់យ៉ាងទៀតអត់ទេ ដឹងតែដល់មកធ្វើមើលមើលឡើងទៅទៅក៏មកពួនចុះដល់បៃតបាតលើថ្ងៃថ្ងៃតាមនឹងវិញមកពីមើលមើលឡើងទៅទៀតមកប្រាប់ចុះយកឡើងស្មាត់ជ្រាបមនុស្សជាប់ចិត្ត300នាក់នៅក្នុងវត្តលំរីហាក់ដូចជាមានមនុស្សពេលខ្លះចូលមកកាន់វត្តលំរីមើលទៅគឺអត់មានមនុស្សស្ងាត់ឈឹង ថាមិនបានស្រាប់យ៉ាងនេះថាមកពីព្រះអង្គលោកយាយលោកតាសុទ្ធតែចម្រើនខកស្នត់វត្តភ្នែនពេលបដាប់អង្កលកាយចង់មានមុខអោនរោកម្មដ្ឋានអង្កលស្មារតីយ៉ាងវំដកដង្ហើមចូលដឹងដកដង្ហើមចេញដឹងតាំងតូចក៏ដូចក្នុងខែក្នុងខែក៏ដូចក្នុងប្រវិហារដូចវិហារប្រវិហារដូចជាទាំងអស់ហាក់ដូចជាគ្មានមនុស្ស ស្រាប់ទៅដល់ម៉ោង9ព្រឹកម៉ោង5ឡើងឃើញចុះព្រោះព្រីដោយការនេះដូចជាកពុះទេវតាឬព្រំចុះមកវិខានស្រួលតែរឿងរ៉ាវគឺសំខាន់ទៀតមកនេះជាអត់មុតអត់មុតដល់ហើយចង់ទៅដល់លើចង់អស់ជាវាប្រែអត់មុតមនុស្សស្វាងប្រៃអត់ហ៊ានពោទេ ផងព្រឹកណាហូបដែរពីបាយហើយមួយម៉ាត់មួយម៉ាត់ទៅប៉ុន្តែពេលរៀនពេលសូត្រពេលស្ដាប់ធម៌ទេសនាអត់មានទេខំប្រឹងអត់ស្មោះខំប្រឹងតែគឺបានជើស្ងប់ស្ងប់ចិត្តលើចិត្តស្ងប់ខិតពីដើមបាក់ម៉ានទេបាក់បាក់បាក់បាក់ ដូចទៅនៅចូលទៅការកេរអីបៃបៃពុះពុះបៃបៃពុះពុះអត់ទៅតែនៅអត់ចិត្តអត់ពុះមិនទាន់ឮសូរជ័យលោកតាមកខឹងគ្នាតបគ្នាលែងនិយាយអត់ទេអត់ទេសូរវាឈឹងអ្នកបានខកតាមវាមកមួយទៀតអញពីដើមម៉ានទេ ចែអញពូអញសលឹងអញខោអោអោអញគ្រឿងអលង្ការអញទៅដល់បានទេតែឥឡូវគាត់ទៅបោះមកអស់បោះអស់លែងអញណាពីដើមបើនិយាយនិយាយទៅបានទូវិទ្យាតើទេបើតែទូថែមទៅដល់កុំចិត្តឲ្យមកគ្រប់អញ្ចឹងក៏វិទ្យាសាស្ត្រជួយថែមឲ្យ ឥឡូវនេះអត់ទេកោសសក់យុគពុទ្ធចាប់ដំណឹងដើរដល់មកប្រដាំងពេលគេយកដល់អញ្ជើញពីដើមសក់ទៅនាំវែងបានអត់ទេនាំលុយទេទៅមកមួយទេឥឡូវនេះស្រាលតើទាំងអស់អស់លីចេះតែទៅតាមនេះវាអញអស់តាមតាវាអញអស់ ទិញដើមគ្រឿងអលង្ការបើសិនជាយើងអរទៀតបាត់ប្រទេសខ្លួននៅសង្គមអញ្ចឹងយើងនៅទៅកនឹងក៏បានជាប់ទីនៅដៃគុំនឹងក៏បានជាប់នៅពាក់កជើងខ្លះពាក់អ៊ីនធឺណិតខ្លះសុទ្ធពីពាក់ហ្មងឲ្យតែមានឥឡូវនេះចូលទៅផ្សាយប្រវត្តិកិច្ចមួយទៀតហើយលោកពុទ្ធគឺតទៅក្នុងទៅ មិនតែពុតចូលមិនតែដកអត់វាមកច្រើនទៅនេះអញពីដើមពុំអញច្រឡំអញមិនដែលទៅទេកាទេស្ទាល់ឈឺខ្នងណាស់ហើយសុទ្ធតែពុះច្រឡំមានគេជាបាច់ដៃជាបាច់ជើងបោះផ្លិតគូចោះគូឡើងចិត្តទៅវិញឥឡូវនេះកាទេបច្ចាស់មួយនៅក្រោមព្រះហៀនខ្នើយមួយក៏បានដែរឃើញទេ ឃើញស្ងប់ច្រើនស្ងប់ច្រើនល្អព្រោះទៅធៀបធៀបទេអត់ចេះងាត់បិទក្រមវិហារបណ្ដឹងទៀតតែពេលជាប់គ្នាវងជាប់គ្នាយើងចូលទៀតពីដើមមកចិត្តអញ្ចឹងមកនេះចាក់មកជឿម៉ាំងឡើយឡើយនេះចេះដើរអស់ហើយចេះដើរអស់ចិត្តទីអស់ណែតស្ងប់ស្ងប់ដល់ហ្នឹង នឹងដែលលះបង់កិលេសជាបណ្ដាបណ្ណាតែឥឡូវយើងបង្កើនចាយស្ងប់វាចាស្ងប់មួយទៀតឥរិយាបថចាយនៃការដើរនៃការដេកឈរអង្គុយឥរិយាបថវិការនិយាយស្ដីយើងមិនត្រូវការប្រកបហៅទីពីតោមួយទៅកាន់តោមួយទេបើត្រូវការនិយាយស្ដីគឺយើងចុះទៅនិយាយរត់ជាបច្ចេកចុះហេតុ ព្រោះសុខមហាជនអត់ជាប់ពីសមាយើងឯទីផ្អើលទៅមួយទៀតជាការគេកំពុងធ្វើសមាធិអញ្ចឹងក្នុងវិរិយបងជាប់នេះទៅទៅទៅទៅវាផ្អើលមកពីអញ្ចឹងវារំខានដល់ជនដទៃតែដូចខែដល់ប្រទុក5អង្គចេះនៅបានណាកណ្ដាលទៅតើនៅទេណាចេះនៅបានទៅតើអត់ចេះស្មោសោះ នៅបានហើយទៅចង់បានប្រកបយើងនិយាយតិចតិចពួកមកស្ទើរឬដល់ប្រទុកផ្សេងបើមកស្ទើរឬដល់កន្លែងផ្សេងនេះយើងរៀននិយាយតិចតិចដល់ស្ងប់វាចានោះហែមសេចក្តីស្កប់ទៀតចំណាំកាយក៏ស្ងប់វាចាក៏ស្ងប់ចិត្តក៏ស្ងប់ហើយសំណេះ បើទុកជាមិនចេះទៅបត្រៃដកមកចំឬក៏ប្រឡាក់ចំមកចំចំឲ្យទៅបានចេះទៅទៅត្រឹមតែកាយកម្ម3វិស័យកម្ម4មនោកម្ម3និងចម្រើនផលបានចិត្តងប់ប៉ុណ្ណេះធ្វើទៅបានសិក្សាចិត្តបន្តវិបស្សនាចិត្តបន្តវិបស្សនាប៉ុណ្ណឹងបានណាសំគួរសំគួរដល់ការបានបឋមវិបស្សនាសំគួរហើយ ដល់ពេលរៀនចប់មួយខែកន្លះទៅយកពិសេសស្ងំទៅស្ងប់ក្នុងព្រះទៀតឡប់ទៅវិញគឺតែគុណរំពេងជារំពឹងមើលលើកយើងមកធ្វើដំណើរធ្វើធម៌ទៅបច្ចុប្បន្នលោកគាត់ណាស់ក៏ដោយតែបានអីខ្លះឡប់ទៅវិញគឺពុទ្ធិកជូនមកមិនមែនសាច់ទេពុទ្ធធម៌ឲ្យខែ តាំងពីសៀមរាបឆ្ងាយគីឡូណាស់ម្ដងពីចេះឆ្ងាយគីឡូណាស់ម្ដងវត្តភូមិចាមពេញពេញស្វែងរៀនកកៅកំពុងស្ទឹងកំពុងសោមពូស័ព្ទកំពុងឆ្នាំសុទ្ធតែឆ្ងាយណាស់មកនេះហើយកន្លែងមក2មក3មក2មក3ព្រះអង្គព្រះអង្គពរៀន ឡប់ទៅវិញពីក្រោយជន់មើលដល់ឡប់ទៅវិញឃើញស្នំអញ្ចឹងជារត់គ្រូគេអោពុទ្ធោអីក៏ស្ងប់មកលេះទេនិយាយតិចតិចសួរស្ដីមិនសួរមិនចង់និយាយដើរមិនចឹងទេទៅថាសោកនឹងស្អើទៀតដល់ឥឡូវទៅហឹមទៅជិតពីដើមគាត់នេះ អត់ទោះហើយចូលទៅប្រាក់តែឥឡូវនេះដល់ហើយងប់នោះតែអស់កាយទៅស្ងប់វាចាទៅស្ងប់នេះអស្ចារ្យដែលអិនទេសកលគុំរាល់កាត់ចឹងមួយចឹងមួយយូរយូរយូរយូរយូរទៅពីនឹកឃើញយីដូចទេតាមបើទៅយកទូបនបានបនទៅបើចាំទៅស្រាទីទៅជឿមួយចាំទិញនំប៉ាវមកគុំសិនខាស្វ័យមកគុំសិន ទៅទិញទៅដកគូមកកៅពេញទៅទិញទៅធ្វើមកកៅពេញយកមកស្វែងគុំគឺអោនិយាយរំយាយជាង30000ជាយូរហើយលោកនិយាយសមណាសមរម្យមេសោប្រទេសសមរម្យមេៀបពាក្យបែបនេះកោសក់បែបនេះចិត្តស្ងប់បែបនេះលំបងធ្វើបន់នឹងអានិសង្ឃហៅសាមញ្ញផលក្នុងបច្ចុប្បន្ន គេឃើញល្អនឹងគេទៅទិញសពុទ្ធសយកមកជូនគេទៅទិញមុខយកមកជូនគេទៅទិញខ្នោយកមកជូនទិញប្រទេសយកមកជូនរហូតដល់ជូនលើជូនកាត់ព្រះព្រះពុទ្ធៈគ្រប់យ៉ាងអាស្រ័យនឹងកិច្ចបរិបត្តិធម៌នោះនេះជាសាមញ្ញធម៌ក្នុងបច្ចុប្បន្នយូរយូរគេចូលស្ដាប់អរឡាគេជឿលោកយាយព្រះអង្គឲ្យទៅជាគ្រូអាចារ្យបង្រៀន ប្រាប់គេអោព្រះអង្គឲ្យព្រះអង្គបានធ្វើអីចែកខ្ញុំកណាខ្លះមកអោលោកយាយលោកតាបានធ្វើអីខ្លះចែកខ្ញុំកណាចែកយើងខ្ញុំខ្ញុំបានខ្លះមកដោយកាយដោយសារកាយកម្មវិច័យកម្មមនោកម្មរបស់ផងយើងលើស្ងប់តែនឹងហើយហៅសច្ចៈផងតែនឹងហើយប្រពៃ តែនឹងហើយឈ្មោះថាមានបុគ្គលជាទីពឹងបតរជាទីពឹងបតនជាទីពឹងដោយពិតប្រកបមានវត្ថុក្នុងខ្លួនហើយដល់បាននេះដូចជាលោកតាដល់បានណាប្របាប់មែនទែនណាហើយព្រះអង្គដល់បានទេណាខ្ញុំកណាមមានបៃទេប្រមោរីករាយសប្បាយដែលបានឃើញលោកជ័យលោកតាជាអ្នកមានសិទ្ធិ និងប្រកាសណាទាំងអស់អង្គចិត្ត100អង្គប្រកបជាប់180ជាងចិត្ត90អាជាប់90ចិត្ត90អង្គហើយលោកយើងគឺមានដល់185ត្រូវតាគឺថាភាពរីកចម្រើនភាពវិទ្យាសង្គមភាពចេះដឹងកាន់តែជ្រៅជ្រះអញ្ចឹងយើងខំប្រឹងខំប្រឹងរៀន ខំប្រឹងប្របាក់ការយាងវិចារយាងឲ្យស្ងប់ឲ្យខំប្រឹងធ្វើអាណាបានទេដកដង្ហើមចូលដកដង្ហើមចេញធ្វើតទៅបានទៅពេកខាងបានទៅពេកខាងឲ្យស្ងប់ឲ្យស្គាល់ថាណារូបណាមានឲ្យឃើញច្បាស់អានិច្ចំទុក្ខំអនត្តាតែប៉ុណ្្នឹងបានណាតែប៉ុណ្្នឹងយកនឹងប្រឡងជាប់ទៅទាំងអស់នេះឆ្នាំហ្នឹងមានសល់ទេ ទៅចោះមានរឿងអីប៉ុណ្ណេះហ្នឹងឡើងភ័យ ផលត្រឹមកាយកម្មវិច័យកម្មស្ងំដល់ហឹងចេញវែងដឹងចូលវែងដឹងចេញផ្លេចដឹងចូលផ្លេចដឹងចលរឹកមកឧបេក្ខាប្រពជនរៀងកាយទាំងមួយជាទួលរូបធម៌ចិត្តទេវសិទ្ធិដែលដឹងនៅក្រុមជនរៀងកាយទាំងមួយជាទួលរាមធម៌រូបធម៌រាមធម៌មិនជាអស់ទៅសូត្រទៅចានិចំសុខំណតាបំណេះឈ្មោះតបានចប់បឋមវិបស្សនាចាប់បាក់ ពេលស្មានអត់ទេគេអស់ហើយប្រឡងជាប់ទាំងអស់ឆ្នាំនេះតាំងតអទៅចិត្តបាត់ខអស់ខ្ញុំប្រឹងតទៅទៀតពេលយើងទៅផ្នែកខ្ញុំសញ្ញាចឹងទេណាគេថាខំទៅធ្វើគាត់បានច្រើនពួកយើងកន្លះខែអស់ហើយកន្លះខែអស់អញ្ចឹងទៅតាមមួយថ្ងៃមួយខែទៀត ពេលមួយខែប្រហែលធ្វើបើកធ្វើបើកកន្លះខែហើយកន្លះខែប្រហែលធ្វើបើកធ្វើបើកមួយខែទៀតមានអីអស់ហើយតែផុតពីមួយខែទៅគឺវាទៅគេហៅសន្តិវររៀងរៀងខ្លួនអស់បាត់ទៅអញ្ចឹងខំប្រឹងព្រោះឱកាសនេះជាឱកាសខ្លួនយើងពីសិនខ្លួនយើងលោកយាយលោកតាត្រូវកាន់កតាមួយកំណត់ក្នុងចិត្តឲ្យបានច្បាស់ថា ពេលនេះរដូវនេះខែនេះសម័យនេះកណ្ដាលនេះគឺជាកណ្ដាលសម័យដែលអាត្មាត្រូវព្រឹងហើយព្រួយមកនេះមិនមែនតិចគីឡូទេនៅមួយខែកន្លះហ្នឹងព្រោះមួយខែកន្លះហ្នឹងបើគិតគឺរឿងលុយបាត់ដំបងប្រហែល35000គាត់មកទៅអស់70000បាត់ ឃើញទេខ្លាំងណាស់អត់ទាន់បានអីផងអស់70000មកអើបិសេស35000ទៅមក35000ទៀត7000បាត់ដើម្បីមិនបែក